こね ល្អតាំងពេលណាហើយមានកំងថែមទៀតអត់ពួកគ្នាមានគេឆានមកសួរចង់ទិញពីហ្នឹងតែគេចង់បានរូបស៊ីនាងដល់កាសចេញសិនបានអត់ស្ដាប់គ្នាសួរនេះស្អីគេអេបងប្រាប់ថាមិនដឹងមិនដឹងអីហ្នឹងឯណាសួរច្រំដែរច្រំដែរទៀតអេហៅខ្លួនឯងទៅប្រហែលលោកតកែលក់អស់ការពីគ្នាឈប់ពីបីថ្ងៃមុនទេដឹង ហើយឯនៅហ្នឹងក៏មិនក៏មិនដឹងនេះអើយសិលៀងគូក្តៅ10ទួរៀបហើយទៅដល់ថ្ងៃថ្ងៃជ្រេបន្តិចទៀតក្តៅហួយអ្នកដឹកមិនខ្លាចក្តៅហ៎ខ្ញុំវាមិនសូវខ្លាចថ្ងៃក្តៅទេតែក្តៅចិត្តរៀបអីវ៉ាន់ហើយអត់ដឹងដល់តាណាហើយរៀបអីវ៉ាន់ទៅណាពីណាគេអ្នកឲ្យលើកដាក់ពីណាគេអ្នកលក់សនាងឯងហ្នឹងឯងអ្នកលក់ខ្ញុំ បើចអត់ចេះក៏ខ្សែឋានភ្ញៀវលេខទូរស័ព្ទភ្ញៀវឯងសេនាងមិនទាន់ប្រាប់ខ្ញុំទេបាទហើយខ្ញុំក៏បានសួរសេនាងតែតែសេនាងអត់ប្រាប់សេនាងថាភ្ញៀវអត់ទាន់ប្រាប់ឥឡូវភ្ញៀវប្រាប់ហើយនៅប្រហែលភ្ញៀវឆានមកតែខ្ញុំមិនបានមើលចាំតិចភ្ញៀវមិនប្រញាប់តាណាទេអ៊ីនធឺណិតវាអត់ដើរទៀតណាអើផាត់ ហើយចុះនៅចាំស្អីទៀតមិនក៏មកដឹកអីវ៉ាន់ទៅឲ្យភ្ញៀវនេះថ្ងៃណាតម្រាំទៅដល់កុំឲ្យភ្ញៀវនេះគេអន់ចិត្តជាមួយយើងបាទលោកតកែខ្ញុំថាបញ្ញាប់ដឹកទៅដែរប៉ុន្តែមិនដឹងដឹកទៅណាបើសេនាងអត់ប្រាប់អាស័យដ្ឋាននឹងលេខទូរស័ព្ទភ្ញៀវផងភ្ញៀវគេបានខលមកខ្ញុំហើយព្រោះតែគេខលទៅសេនាងនេះអត់ចូលហើយឆាតទៀតក៏តាក់តងអត់បានដែរអញ្ចឹងទូប្រៅធម្មតា10ហ្នឹងបាត់ឯងដឹកយកទៅកន្លែងម្ដុំម្ដុំអងតែងតួកោកទៅឥឡូវយកទូរស័ព្ទមកកាត់លេខទូរស័ព្ទភ្ញៀវរបស់យើង បានលោកតកែហៅលេខមកខ្ញុំតត097 097 91 98 043បាទអរគុណលោកតកែអញ្ចឹងខ្ញុំប្រញាប់ទៅទេសេនាងសេនាងត្រូវតែរៀនកត់ត្រាឲ្យ ច្បាស់លាស់ណា នៅលេខទូរស័ព្ទហើយនៅអាស័យដ្ឋានរបស់អតិថិជនយល់ល្អកុំអាលតែទូរស័ព្ទអីគឺយើងរកសភៅមួយសម្រាប់កត់ត្រាហើយរបស់ទំនើបហ្នឹងវាងាយស្រួលប្រើមែនក៏ប៉ុន្តែវាអាចកាំងឬក៏អាចខូចវាធ្វើឲ្យយើងនេះខកការរបស់យើងណាហើយខ្ញុំនិយាយនេះគឺមិនសំដៅទៅលើស្រីនាងតែម្នាក់នោះទេ អឺម្នាក់ម្នាក់ត្រូវតែមានកោសភើមួយដើម្បីកត់ត្រាកត់ត្រាអាស័យដ្ឋានហើយនឹងលេខទូរស័ព្ទរបស់ភ្ញៀវរបស់យើងវាមិនមែនចាស់កម្រើពេកនោះទេប៉ុន្តែវាមានប្រយោជន៍នៅពេលតែរបស់ទំនើបរបស់យើងហ្នឹងឲ្យវាកាំងឬក៏វាអត់ដំណើរការចាលោកតកែហើយស្រីនាង គួរតែកែតម្លាប់យកចិត្តទុកដាក់ធ្វើការងារបន្តិច អ្វីត្បិតតែហាននេះវាតូចក៏ប៉ុន្តែវាគឺជាឆ្នាំងបាយរបស់យើងនេះទាំងអស់គ្នានៅបច្ចុប្បន្នហ្នឹងណាសេនាង គួរតែកុំស្ដាប់ចម្រៀងនៅពេលធ្វើការអីទោះបីឲ្យមានភ្ញៀវក៏ដោយហើយបើសិនជាមានភ្ញៀវគេចូលឬក៏បុគ្គលិកត្រូវការសួរនាំអីស្រីនាងអត់ឮទេហើយបើសិនជាអត់ភ្ញៀវហើយបើស្រីនាងអប់សុំខ្ញុំលើកទឹកចិត្តឲ្យស្រីនាងនេះយកសភៅមកអានល្អទេ ហើយពួកឯងក៏ដូចគ្នាបើសិនជាទំនេរអត់មានធ្វើការងារអីក៏នាំគ្នាយកសៀវភៅមកអានទៅក៏ម្ល៉េះតែនាំគ្នាលេងទូរស័ព្ទចុច Facebook អីហ្នឹងនោះវាមិនប្រយោជន៍ទេនាំគ្នាអានសៀវភៅទៅក្រែងលោកវាកើនចំណេះនៅក្នុងគ្រួក្បាលក្រែងលោកថ្ងៃក្រោយ ទៅនេះយើងអាចមានអនាគតល្អជាងនេះអឺចឹងអត់មានអីទៀតទេនាំគ្នាធ្វើការបន្តទៀតទៅណា អញ្ចឹងពួកបងមកលេងគាត់ហ្នឹងណាហើយពួកបងនេះជាបុគ្គលិកចាស់គាត់ពីមុនអឺពីមុនណាបងក៏ដូនឯងចឹងដែរឯបងជាអ្នករត់របស់នៅទីនេះដឹកឲ្យបានភ្ញៀវអូអញ្ចឹងបានន័យថាបងមកលេងគាត់មែនអញ្ចឹងមកឃើញកន្ត្រកផ្លែឈើមកដែរចាំតិចណាបងណារីងជួយទៅជំរាបលោកតកាយតិចថាភ្ញៀវមកលេងបុគ្គលិកចាស់គាត់អូនអើយ កងធ្វើការទៅបងពីមុនហ្នឹងក៏ដូចឯងចឹងដែរខ្ញុំតែបានបងខណាណែនាំច្រើនណាបានចេញធ្វើការរកស៊ីដោយខ្លួនឯងបានដូចសប្តាហ៍នេះហ្នឹងបានហើយគាត់បានបញ្ជលជួយណែនាំបងច្រើនណាស់គាត់ជំនឿល្អដល់ខ្ចោះតែម្ដង បងមកធ្វើការនៅទីនេះគាត់មិនដាច់គិតថាបងជាកូនកលីគាត់ទេមែនទេអូនចាដំបងដំបងពួកបងនេះខឹងគាត់ដែរធុញគាត់ដែរការងារបន្តិចបន្តួចសោះណែនាំនោះណែនាំ ដល់ពេលនេះបើកហាងរកស៊ីដោយខ្លួនឯងក៏ដោយសារការណែនាំរបស់គាត់នឹងឯងចាបងអរគុណច្រើនចុះមានបុគ្គលិកអ្នកមានមលែងទៀតឆ្ងល់ដែរ ប្រហែលចេញទៅប្រឹងរស់ស៊ីខ្លួនឯងសោះហ្នឹងមកដឹងគុណស្អីណាបរិញ្ញាបត្រជោគជ័យស្អីខ្លះហ្នឹងបើហាងតូចមួយសោះពេលណាគេឈ្មោះស្អីនាង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 ចង់កាប់កេងស៊ីវាលើមែនខ្ញុំធ្លាប់មកទិញអីវ៉ាន់នៅនេះខ្ញុំដឹងតម្លៃអស់ហើយណែលោកលោកឯងនិយាយចឹងបានន័យថាម៉េចកាប់កេងស៊ីពីលើមិនអវ៉ាន់ខ្ញុំលក់អញ្ចឹងរាប់ឆ្នាំអីតើរាប់ឆ្នាំហើយចោះមកធ្វើការនេះប្រហែលឆ្នាំហើយខ្ញុំធ្វើការប្រហែលឆ្នាំពីពាក់ព័ន្ធអីមកលោកឯង ខ្ញុំបញ្យល់ប៉ុណ្ណឹងហើយធ្វើចរិតឲ្យឆ្លើយដាក់គេពីណាគេឆ្លើយហើយលោកឯងនៅសភាពខ្លាំងណាស់មែនមកចង្អេចង្អាឡើងដូចមនុស្សឈួតហើយនៅមកថាគេឆ្លើយទៀតណាព្រោះតានេះធ្វើការប្រេះផ្ដាបានមិនដឹងអីហ្នឹងណែលោកលោកឯងមុននឹងនិយាយណាឲ្យមានផោះតាំងខ្លះផងកុំចេះទៅចោតប្រកាន់គេអញ្ចឹងខ្ញុំសូមស្ទប់ផងនេះវារឿងអីលឺសោដូចជាបកាយគ្នាខ្លាំងអូបងបណ្ណាទេហ៎ បុគ្គលិកម្នាក់នេះធ្វើការខុសហើយមិនចេះសួរគេសួរឯងទេបងឯងមកចេញកាយប័ត្រមើលនៅខ្ញុំសុំទោសផងទៅណាព្រោះថានាងគឺទៅមកថ្មីអត់សូវដឹងការងារអីទាំងអស់ទាំងទីយើងមានតំណែងតំណងរស់ស៊ីជាមួយគ្នាយូរណាស់ហើយឥឡូវនេះខ្ញុំសងជំងឺចិត្តប្អូនវិញណាព្រោះថាប្អូនមិនអាចខាត់បោកនេះបាននោះទេបើបុគ្គលិកម្នាក់នេះនិយាយស្រួយបងវិញណាប្រហែលខ្ញុំមិនស្រេចខាងខ្លាំងដាក់នឹងទេបង បុគ្គលិកឯសោះខុសក៏មិនទទួលខុសត្រូវមរឹកពៀធ្វើឡើងដល់កតែម្ដងអូសុំទោសផងណាបងព្រោះថាគ្នាគឺមកថ្មី គ្នាមិនសូវដឹងទេអត់ខ្ញុំសុំទោសប៉ុន្មានណាបងអត់អីទេបង ពេលដែលបងមកបកស្រាយអញ្ចឹងខ្ញុំក៏បានស្ងប់ចិត្តដែរបងអញ្ចឹងខ្ញុំសុំលាបងសិនហើយណាអរគុណច្រើនណាស់ណាអូ យកល្អបងកំទុកបងក្លឹបអ្នកនេះទៀតបើសិនជាបងទុកបងក្លឹបអ្នកទៀតខ្ញុំថាហាងបងនេះប្រហែលជារលាយហើយអត់ដែរទេណាឲ្យបងសុំទោសចុះណាវិញចេញទៅកែសិនទៅខ្ញុំមានការនិយាយជាមួយស្រីយើងតិច សេនាងការនោះហេតុអីបានជាហ៊ានចេញពីកាយប័ត្រនោះ ការងារនេះគឺជាការងាររបស់សៀមលុយព្រោះថាសៀមលុយគេ ជាអ្នកកឹតលុយស្រីនាងមិនចាំបាច់ចេញពីកាយប័ត្រទេណាស្រីនាងគ្រាន់តែជួយលក់បានហើយចំណាយរឿងកឹតលុយទុកឲ្យសៀមលុយគេធ្វើចុះណាកាលនោះសៀមលុយសុំច្បាប់លោកតកែហើយលោកតកែក៏អត់នៅព្រោះទៅភ្ញៀវនឹងក៏ប្រញាប់ទៀត បើសិនជាសៀមលុយគេអត់នៅសេនាងត្រូវតែតេតតមកខ្ញុំខ្ញុំគឺជាអ្នកអាកាត់ខ្លួនឯងព្រោះថាសេនាង មិនសូវដឹងពីរឿងភ្ញៀវនោះទេសៀមលុយហើយនឹងខ្ញុំទៅដឹងភ្ញៀវខ្លាំងមានតម្លៃជាពិសេសយូរហើយចុះខ្ញុំមិនដឹងលោកតកែគឺព្រោះតែអញ្ចឹងហើយបាទខ្ញុំនេះនិយាយប្រាប់សេនាងសៀមលុយមិននៅត្រូវតែតាក់តងមកខ្ញុំភ្លាមហើយម្យ៉ាងទៀត ខ្ញុំក៏ចង់និយាយពីអកប្បកិរិយារបស់ស្រីនាងគួរតែកែអតចរិតខ្លះទៅ ពេលខ្លះកុំឆាប់ច្រឡោតតតោងនឹងខ្លាំងពេកនឹងហើយខ្ញុំមាន តែប៉ុណ្្នឹងទេហើយលើក្រោយ ពេលធ្វើការអីគួរតែយកចិត្តទុកដាក់ផងទៅកុំហ៊ានអាកាសបដេះបដាស់ហើយរៀនទប់ចិត្តទប់អារម្មណ៍ខ្លះទៅ ទោះយ៉ាងណាគេក៏ជាភ្ញៀវរបស់យើងដែរចាលោកតកែបើអញ្ចឹងស្រីនាងធ្វើការធម្មតាចុះណា ងយកកំហុសអ្នកដតីយកមកទុបទៀតត្រឹមត្រូវណាយកមុខយកមាត់ណាបោកបោកចឹងហេតុអីបានជាទៅឈ្លោះគ្នាជាមួយនឹងណារីនលោកតកែមិនសួរណារីន ឬមួយក៏ណារីនទូពិតរួចហើយខ្ញុំបានសួរគេរួចហើយខ្ញុំមិនចង់ឆ្លុះគ្នាជាមួយវាទេតែវារឿងរឿងខ្ញុំមុនស្រីនាងគួរតែរៀនស្ដាប់យោបល់របស់គេខ្លះផងណាខ្ញុំមានអាកប្បកិរិយាល្អជាមួយនឹងស្រីនាងហើយសូមឲ្យស្រីនាងនេះមានអាកប្បកិរិយាល្អចំពោះមិត្តភ័ក្តិរបស់ស្រីនាងផងខ្ញុំមិនដែលរឿងណាគេមុនទេតែមិនបានគ្រប់គ្នាចេះតើតើខ្ញុំចឹង គ្រាន់តែខ្ញុំចង់ឲ្យស្រីនាងនេះចេះស្ដាប់យោបល់របស់គេខ្លះផងហើយកុំប្រើអារម្មណ៍ឆេវឆាវណាឲ្យចេះទប់អារម្មណ៍ទប់ចិត្តខ្លះទៅខ្ញុំមិនដឹងទេលើកហ្នឹងមិនមែនជាកំហុសរបស់ខ្ញុំទេលោកតកែអស់អីនិយាយនៅបើអស់ហើយខ្ញុំសុំទៅធ្វើការតហើយ ន្លែងឯងធ្វើការហ្នឹងគេមានរើបុគ្គលិកថ្មីអត់រងតាតែគេយកតែអ្នកមានបទពិសោធន៍ផ្នែកលក់ឯងហើយអញសួរមានការអីគ្នាចង់ដាក់ពាក្យធ្វើការនៅកន្លែងឯងដែរហ្នឹងខៃលោបានប្រាក់ខែច្រើនជាងនេះហើយណាមួយនៅនេះជាងមួយឆ្នាំហីបទពិសោធន៍របស់វាតិចបបបៃយ៉ាងណាឯងជួយគ្នាតិចណាជួយយកគ្នាចូលធ្វើការផងណា ចឹងចាំគ្នាឆ្លៀតយកទៅឲ្យអូខេប៉ណ្ណឹងបានហើយណាគ្នារវល់បន្តិចបាយបាយ តុកែនេះជាលិខិតលាឈប់របស់ខ្ញុំខ្ញុំសូមឈប់ធ្វើការនៅនឹងទៀតហើយតាមពិតទៅស្រីនេះគ្រាន់តែនិយាយតែម្ដងក៏បានដែរតាមិនចាំបាច់មានលិខិតស្នាមអីទេព្រោះថាហាងរបស់យើងនេះក៏វាមិនធំដុំអីប្រហែលនោះដែរតែខ្ញុំគិតថាគួរតែធ្វើឲ្យបានត្រឹមត្រូវលោកតកែអូល្អហើយអញ្ចឹងអញ្ចឹងស្រីនាងប្រហែលជាបានទៅធ្វើការងារនៅហាងធំឬក៏ក្រុមហ៊ុនធំហើយមែនទេ អូខេអញ្ចឹងខ្ញុំមិនមានអីច្រើនទេ មានតែជូនពរស្រីនាងឲ្យទទួលបានភាពជោគជ័យនៅកន្លែងការងារថ្មីអរគុណលោកតកាយធ្វើការនៅហាងឬក៏ក្រុមហ៊ុនធំមិនដូចធ្វើការងារនៅទីនេះទេ ស្រីនាងត្រូវតែខំប្រឹងធ្វើការងារបន្តិចហើយជាពិសេសស្រីនាងត្រូវតែកែអត្តចរិតបន្តិចព្រោះថានៅខាងគេនោះមានបុគ្គលិកច្រើន អាចនឹងមានការប៉ះទង្គិចគ្នាមិនខានឡើយចាខ្ញុំដឹងហើយលោកតកែបើសិនជាលោកតកែអស់អីនិយាយទៀតដែរខ្ញុំសុំលាសិនហើយហើយក៏អរគុណលោកតកែសម្រាប់រឿងកន្លងមកបាទសូមសំណាងល្អហើយឲ្យបានសុខសប្បាយណាចាលោកតកែអញ្ចឹងខ្ញុំលាលោកតកែសិនហើយចាចុះ សង្ឃឹមថាបានតែធ្វើការនៅកន្លែងថ្មីអាចល្អប្រសើរជាងនៅកន្លែងខ្ញុំភីឌីស្យូថ្មីមានផ្សំអាជូនីននិងវីតាមីនធម្មជាតិ K2 ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍ Work និង Manchester City ព្រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រៀងយ៉ាំ Work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 ដីបងសួស្ដីអូនអូនមកជាមួយវីបេឡានៅទីនេះហ៎ចាខ្ញុំហ្នឹងឯងហើយយ៉ាងម៉េចមាន ចំណាប់អារម្មណ៍អីចង់មកធ្វើការនៅទីនេះហ៎កន្លែងចាស់ពិបាកធំពិបាកមកវិញគេជេរគេវាយគេទាត់មែនអូយមិនដល់ថ្នាក់វាយទាត់អីទេ តែបើជេរមានខ្លះឬក៏គេកេងកម្លាំងពលកម្មបងកេងក៏កេង stress ក៏ stress អូយមិនដឹងស្អីស្អីទេ នឹងតូចបុគ្គលិកអត់សូវច្រើនម៉ែនទេលក់តុកទូផ្ដៅអីអស់ហ្នឹងតែមេសំដីអក្រក់អាកាច់កាច់ដែរនិយាយទៅអត់មានសណ្ដាប់ធ្នាប់អត់មានស្តង់ដារដូចនៅនឹងហ្មងហើយចូលចិត្តស្ដីខ្ញុំមកគេងប៉ុន្តែអត់ព្រមដេញខ្ញុំចាញ់ទេតោះខ្ញុំសុំលាឈប់ខ្លួនឯងសង្ស័យតែគាត់អត់បង្អែកបានហើយតែមើលតកែប្រុសឬស្រីតកែប្រុសសង្ស័យស្រឡាញ់ខ្លួនឯងមិនដឹងអត់ច្បាស់ដែរ តើស្រឡាញ់មិនស្ដីខ្ញុំមកក្រោយមកក្រោយហ្នឹងតែអេមែនតើគាត់ទួខឹងខ្ញុំមិនក៏ដែរក៏អត់ដេញខ្ញុំចាញ់ដែរតិចលោកដោយបែងកាត់មែនដឹងតែអើយទួស្រឡាញ់មែនក៏ខ្ញុំយកប៉ែកនឹងដែរកុំរិះចង់ងាប់នឹងបើយកមែនមានធ្វើប្រពន្ធចង់គាត់ហើយបើធ្វើប្រពន្ធចង់គាត់មែនណាមាន CD5 ហ្នឹងឯងកន្លែងនោះធ្វើមួយថ្ងៃពេកមែនទៅមួយថ្ងៃបដូរមកទីនេះវិញប្រាក់ខែតិចហើយម៉ែកុំរិះអាចក្តាប់បើកន្លងមែនពី3នាក់ឯង តែពី3នាក់ហ្នឹងសើកំពុងមហាអែបអបហើយខ្លួនឯងអូខ្ញុំចេះអែបអបទេតែធ្វើមស្រួមស្រួមមួយខ្ញុំហ្នឹងខ្ញុំលាឈប់ចឹងឯងដើររត់ទៅបើមានបុគ្គលិកណាល្អប្រហែលខ្ញុំទៀតអត់អីចេះខោចឹងនៅទីនោះហើយជាអស់បុគ្គលិកហើយទៅអស់ណានៅពី3នាក់ទៀតដែរតើតែសើកំពុងមនុស្សហើយនិយាយរួមទៅគេថាម៉ែមិនកូនចៅអញ្ចឹងឯងចុះពីដំបងចូលធ្វើការកន្លែងអន់អញ្ចឹងទៅធ្វើការយកប័ណ្ណពិសោធន៍ហ្នឹងណា មានណាដឹងថាហាងនឹងអញ្ចឹងហ៎មកបែមេសំដីអាក្រក់ហើយគ្មានដឹងណាល្អណាក្រក់អីទេ ជាពិសេសចូលចិត្តស្ដីខ្ញុំមកគេមកឯងចង់ណាគេខុសក៏ដោយខ្ញុំស្អប់គាត់ហ្នឹងណាបាទខ្ញុំចាញ់ហ្នឹងណាអូបងនិយាយចឹងណាតកាយនៅនឹងមិនដែរនៅទីនេះយើងមិនងាយបានជួបប្រធានហាងធំទេជួបបានតែប្រធានគ្រប់គ្រងទូទៅទេ ហើយគាត់ក៏ជា ប្រធានធនធានមនុស្សដែរតែគាត់នឹងកាញ់ណាមានសិទ្ធិបញ្ឈប់មុខលើជំនួសមេធំបានអូ ស្គាល់ហើយម្នាក់សម្ភារខ្ញុំនឹងមែនតែមានអីខ្ញុំថាគាត់មិនអីមើលទៅដូចចូលចិត្តខ្ញុំដែរតាមិនប្រកាសទេជួនកាលយើងប្រយ័ត្នយ៉ាងផងទៅហើយគាត់នឹងក៏មិនចេះយកមុខនរណាដែរណាខ្ញុំថាទោះមិនក្តៅក៏មិនដូចមេចាស់ខ្ញុំដែរអូខេបងអូនទៅកន្លែងវិញទៅណាប្រយ័ត្នគាត់ឃើញគាត់ស្ដីឲ្យណាអញ្ចឹងខ្ញុំសុំទៅកន្លែងដែរណា ចាប់អារម្មណ៍មួយណាអត់បងសិតតែស្អាតស្អាតទាំងអស់ហ៎អូនឯងជួយកាន់បងតិចបានទេហឡូ ខ្ញុំទៅតាមប្រធានហាងមកខ្ញុំមកឆាប់ទៅហៅប្រធានហាងមកយើងចង់ជួបថានាងនេះវាយ៉ាងម៉េចស្រីនាងហេតុអីបានធ្វើការមិនប្រយ័ត្នអញ្ចឹងមិនមែនជាកំហុសរបស់ខ្ញុំទេមិនមែនយ៉ាងម៉េចខ្ញុំឆែកកាមេរ៉ាឃើញហើយ គឺស្រីនាងកាន់វាធ្លាក់មែនមែនខ្ញុំអ្នកធ្វើធ្លាក់មែន បណ្ដៃគាត់អ្នកពឹងឲ្យខ្ញុំជួយកាន់ខ្លួនឯងតើខ្ញុំអត់បានតែសុំកាន់ទេនិយាយទៅរួចភ្ញៀវពឹងឲ្យកាន់គ្មានអីចម្លែកក្នុងកាមេរ៉ាខ្ញុំឃើញស្រីនាងកំពុងតែរវល់លេងទូរស័ព្ទទើបធ្វើឲ្យប្រហែសធ្លាក់កែវនោះបែកកែវនោះថ្លៃណាស់ខាងយើងត្រូវសំលុយភ្ញៀវវិញណាខ្ញុំមិនដឹងទេស្រីនាងត្រូវតែទទួលខុសត្រូវក្នុងរឿងនេះបងចង់ខ្ញុំទទួលខុសត្រូវមិនត្រូវកាត់លុយស្រីនាងម្ដងបន្តិចរាល់ខែ ដើម្បីកាត់ថ្លៃដែលបាយកែវនោះអញ្ចឹងថ្ងៃក្រោយបើសិនជាមានភ្ញៀវដាក់មុខខ្ញុំហើយធ្វើធ្លាក់អវ៉ាន់បាយទៀតបងត្រូវកាត់ប្រាក់ខែខ្ញុំទៀតមែនអញ្ចឹងរាល់ខែខ្ញុំមិនអស់ប្រាក់ខែអញ្ចឹងស្រីនាងមិនបាច់ធ្វើការនៅទីនេះទៀតទេស្រីនាងជប់ថ្ងៃនេះតែម្ដងទៅខាងខ្ញុំមិនហ៊ានយកបុគ្គលិកដូចស្រីនាងទៀតទេប្រហែលគិតខុសពេលដែលសម្ភារនោះហើយបងនិយាយអញ្ចឹងមិនបានយើងមានកងក្រែជាមួយគ្នាច្បាស់លាស់ណាបងអត់អាចមកប្រឈប់ខ្ញុំភ្លាមភ្លាមអញ្ចឹងបានទេខ្ញុំត្រូវការជួបម្ចាស់ហាងផ្ទាល់ មានតែម្ចាស់ហាងម្នាក់ឯងដែលមានសិទ្ធិនេះមើលទៅមើលបីប្រការចំក្រោយនេះទៅខ្ញុំមានសិទ្ធិបញ្ឈប់បុគ្គលិកភ្លាមភ្លាមណាក្នុងករណីបំពេញការធ្ងន់ធ្ងរដូចនេះមុនតែខ្ញុំទុកឱកាសឲ្យគ្រាន់តែកាត់ប្រាក់ខែតែស្រីនាងគឺណាណាខ្ញុំឈប់ក៏បានដែរតែប្រាក់ខែខ្ញុំបើខ្ញុំសិនមកកុំមិនចង់គេងមួយវ៉ាន់ប្រាក់ខែខ្ញុំស្រីនាងមើលមុខខ្ញុំច្បាស់ខ្ញុំមិនមែនមនុស្សដូចស្រីនាងតែមិនទទួលខុសត្រូវនោះទេអូខេកុំព្រួយស្រីនាងអាចទៅយកក្នុងពេលឡាបាន ចាំខ្ញុំខប្រាប់នៅពេលនេះអាចទៅបើកលុយពីគេនោះបានណាបានលុយហើយអាចទៅផ្ទះបានលោកឯងគ្រាន់បើ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 បានជាស្រីនឹងធ្លាក់ខ្លួនទៅថ្នាក់ហ្នឹងហើយនេះស្រីនេះបញ្ញាប់ទៅណាវិញ តាមសម្រួលក៏បានដែរណាសៀនាងញ៉ាំតាមសម្រួលទៅអរគុណលោកតាកាហើយនេះយ៉ាងម៉េចហ្នឹងមានរឿងអីមើលទៅដូចជាអត់បានញ៉ាំបាយច្រើនថ្ងៃមកអញ្ចឹងខ្ញុំអត់មានការងារធ្វើ3ខែលោកតាកាថាម៉េចហើយមានរឿងអី ហេតុអីក៏សុកសុកអត់ការងារធ្វើមានបញ្ហាខ្លាំងរឿងវែងឆ្ងាយលោកតកែចុះបើសិនជាអត់ការងារធ្វើអញ្ចឹងហេតុអីក៏ស្រីនាងមិនដាក់ពាក្យនៅកន្លែងគេផ្សេងផ្សេងទៀតទៅឬក៏មិនក៏មិនតាក់ទងទេមកខ្ញុំខ្ញុំព្យាយាមដាក់ពាក្យគ្រប់កន្លែងដែរថាអត់មានអ្នកគេតាក់ទងមកសោះហើយមួយរយៈនេះខ្ញុំអត់មានលុយផ្ញើទៅផ្ទះឲ្យលោកតកែមានតែឲ្យម៉ែផ្ញើលុយឲ្យចាយរហូត ឥឡូវម៉ែក៏អត់មានលុយផ្ញើឲ្យហើយខែហ្នឹងម្ចាស់បន្ទប់ជួលថាបើញោមមានលុយបង់តែអីគេប្រកាសជាដេញខ្ញុំចេញពីបន្ទប់ជួលហើយលោកតកែខ្ញុំក៏អត់ហ៊ានតាក់ទងទៅលោកតកែដែរពួកខ្ញុំខ្មាស់លោកតកែពេកវធអើយសេនាងអើយសេនាងហើយបើសិនជាខ្វះខាតអញ្ចឹងហេតុអីមិនក៏មិនតែមករកខ្ញុំ ទៅខ្មាស់ស្អីសេនាងធ្លាប់ជាបុគ្គលិករបស់ខ្ញុំខ្ញុំនេះមិនមើលនឹងភ្នែកទេណាឥឡូវអញ្ចេះចុះសេនាងត្រឡប់ទៅធ្វើការនៅហាងរបស់ខ្ញុំវិញទៅគ្រាន់បានដោះស្រាយជីវភាពខ្លះណាឈឹងលោកតកែអត់ប្រកាន់ខឹងខ្ញុំតែខ្ញុំធ្លាប់ធ្វើខុសដាក់លោកតកែកន្លងមកអើយស្រីនាងកុំខ្វល់រឿងពីមុន សំខាន់ស្រីនាងត្រូវតែចាប់ឱកាសដែលមាននៅពេលនេះឲ្យបានល្អអ្នកណាក៏ធ្លាប់មានកំហុសដែរ ប៉ុន្តែសំខាន់គេចេះកែប្រែកំហុសរបស់គេនេះបើចង់ធ្វើស្អីហ្នឹងអាស៊ីនេះខ្ញុំចង់ក្រាបសម្ភារសំដៅលោកតកែដែលខ្ញុំធ្លាប់ធ្វើខុសដាក់លោកតកែកន្លងមកហើយចង់អរគុណលោកតកែដែលអត់បែរប្រកាន់ខឹងខ្ញុំហើយនៅតែបងជួយខ្ញុំទៀតពេលដែលខ្ញុំធ្លាក់ដល់ចំណុចសោតខ្ញុំអរគុណលោកតកែបណ្ដៃទេណា កុំធ្វើដល់ឆ្នាំនេះអីមកឡើងមកអង្គុយវិញហើយញ៉ាំបន្តទៀតទៅណាមកក្រោកឡើងមកក្រោកមកញ៉ាំទៀតចឹងខ្ញុំញ៉ាំឯណាលោកតកែ ខ្ញុំហើយអ្នកទាំងអស់គ្នាមកជួបជុំគ្នានេះដោយគ្នាស្រាប់ហើយណាថាពេលនេះស្រីនាងគេត្រឡប់មកធ្វើការនៅហាងរបស់យើងវិញហើយអឺពួកយើងទាំងអស់គ្នារឿងពីមុនពួកយើងបំភ្លេចចោលទៅថ្ងៃនេះស្រីនាងគេមកធ្វើការស្រីនាង គេជាមនុស្សថ្មីហើយណាហ្នឹងហើយខ្ញុំជាមនុស្សថ្មីហើយហើយសុំតោណារីន ខ្ញុំទោះសៀមលុយមួយផាត់ផងណាដែលខ្ញុំធ្លាប់ធ្វើខុសកន្លងមកអើយស៊ីនាមដែលឯងដឹងខ្លួន បានលោកតកែចិត្តល្អយកឯងមកវិញតែឯងក៏ត្រូវខំប្រឹងដូចគ្នាដែរមិនអីទេខ្ញុំក៏មិនប្រកាន់អីដែរហើយរឿងពីមុនវាគ្រាន់តែពាក្យសម្ដែងទិញទួចវាមិនធ្ងន់ធ្ងរអីទេសម្រាប់ខ្ញុំមិនអីទេ គ្រាន់តែកុំចេញពីកាយប័ត្រដើមសួរមេហើយសួរខ្ញុំទៀតទៅបានហើយខ្ញុំអរគុណទាំងអស់គ្នាណាខ្ញុំអត់ហ៊ានធ្វើខុសទៀតទេព្រោះថាបើខុសលើកទឹកទៀតដឹងថាទៅជ្រុលនៅណាទៀតទេតោះពួកយើងអ្នកគ្នាឈប់និយាយពីរឿងមិនសប្បាយចិត្តតទៅទៀតណាខ្ញុំសប្បាយចិត្តណាស់ដែលពួកយើងទាំងអស់គ្នានេះចេះរាប់អានចេះយោគយល់គ្នាយ៉ាងនេះកុំរួយលោកតាកែពួកខ្ញុំហ្នឹងខំប្រឹងល លក់ដើម្បីឲ្យហាងយើងរីកចម្រើនឲ្យធំជាងមុនទៀតឲ្យតែលក់ដាច់ខ្ញុំមិនហត់ក្នុងការកាត់លុយទេតែវាហត់ខ្ញុំអ្នកដឹកអាណែយីផាត់គ្រាន់តែប៉ុណ្ណឹងក៏ខ្ជិលដែរហើយអញ្ចឹងមិនខ្ជិលឡើងប្រាក់ខែដែរទៅអ្នកណាទៅខ្ជិលរឿងហ្នឹងនោះអើហើយអញ្ចឹងខំប្រឹងដឹកទៅកុំល្អច្រើនពេក ខ្ញុំអរគុណទាំងអស់គ្នាណាដែលមានកម្រិតជួយជ្រោមជ្រែងហាងរបស់យើងនេះមិនយូរទេណាហាងយើងនឹងធំជាងនេះខ្ញុំនឹងព្យាយាមបំបែកសាខាហើយខ្ញុំនឹងព្យាយាមឲ្យយើងទាំងអស់គ្នានេះមានហ៊ុននៅក្នុងនោះដែរព្រោះថាពួកយើងទាំងអស់គ្នាធ្វើការជាមួយគ្នានឹងយូរមកហើយប៉ុន្មានឯលោកតកែប៉ុន្មានហើយអញ្ចឹងយើងទាំងអស់គ្នានឹងខំរកទីផ្សារទៅហើយខំជួយលោកគ្នាទៅ អីវ៉ាន់របស់យើងនេះគឺសុទ្ធតែជារបស់ខ្មែរហើយបើសិនជាលោកបានដូចជាយើងជួយផ្សព្វផ្សាយសិល្បៈខ្មែររបស់យើងអញ្ចឹងចុះខ្ញុំអ្នកដឹកជញ្ជូនមានហ៊ុនដែរអត់លោកតកែគឺមានដូចគ្នាបើសិនជាគម្រោងដែលខ្ញុំធ្វើបាននេះពួកយើងនឹងមានហ៊ុនគ្រប់គ្រប់គ្នាស្អីទៅផាត់ផាត់តែអត់ធន់អញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងពួកយើងទាំងអស់គ្នានឹងខំប្រឹងជួយធ្វើការគ្នាទៅ ណារៀបទៅហើយតុងប្រយ័ត្នបាក់កញ្ចក់នេះទៅដឹងថាតើអីវ៉ាន់ណាដែលខ្មែរយើងចូលចិត្តប្រើហើយលក់ក្នុងតម្លៃយ៉ាងម៉េច ហើយអីវ៉ាន់ណាដែលបរទេសគេចូលចិត្តប្រើហើយនៅលក់តម្លៃយ៉ាងម៉េចដូចជាប្រអប់នេះអញ្ចឹងសេនេះត្រូវចាំថាបើសិនជាភ្ញៀវខ្មែរយើងគាត់ទិញតិចតួចយកទៅប្រើយើងលក់តាមតម្លៃដែលយើងកំណត់ហ្នឹងទៅតែបើសិនជាគាត់ទិញជាដុំទិញច្រើនអញ្ចឹងយកលក់តាមតម្លៃសមរម្យអាច discount ឲ្យគាត់បានហើយបើសិន ជាភ្ញៀវបរទេសគេចង់បានប្រអប់នេះ យើងត្រូវពន្យល់ពីភ្ញៀវបរទេសនោះអំពីផលប្រយោជន៍ណាពីផលប្រយោជន៍របស់ប្រអប់នេះហើយពីពេលវេលាដែលសិប្បករយើងនេះបានកែច្នៃដំឡើងជាប្រអប់នេះឡើងមានន័យថារយៈពេលដែលជាងហ្នឹងគាត់ធ្វើប្រអប់នេះឡើងពន្យល់មិនទៅលោកតកែបើខ្ញុំអត់ចេះអង់គ្លេសផងអូមិនអីទេអើព្រោះថាភ្ញៀវបរទេសគេមកគេមានអ្នកបកប្រែគេមកតាមហើយអញ្ចឹងអ្នកបកប្រែគេអាចបញ្យល់ទៅភ្ញៀវបរទេសនោះបាន ហើយបើសិនជាអត់មានអ្នកបកប្រែទេសនាងអាចហៅខ្ញុំមកជួយនិយាយបានចាលោកតកែអូនៅល្ងាចនេះខ្ញុំចង់ឲ្យពួកយើង3នាក់ហ្នឹងទៅចុះឈ្មោះរៀនភាសាអង់គ្លេសហើយព្រោះថាហាងរបស់យើងនេះពេលនេះវានៅតូចមែនក៏ប៉ុន្តែ ខ្ញុំគិតថា ប្រហែលជាពួកបរទេសគេចាប់អារម្មណ៍នៅសម្ភារៈរបស់យើងនេះច្រើនហើយដើម្បីងាយស្រួលទំនាក់ទំនងជាមួយនឹងភ្ញៀវពួកយើងគួរតែចេះភាសាអង់គ្លេស អញ្ចឹងស្រីនាងគួរតែទៅចុះឈ្មោះរៀនអង់គ្លេសនៅល្ងាចនេះជាមួយពួកគេតែម្ដងទៅចាលោកតកែខ្ញុំចង់រៀនអង់គ្លេសដែរហើយមួយទៀតហាងរបស់យើងនេះនៅតូចយើងមិនទាន់មាន website ទេអញ្ចឹងខ្ញុំនឹងបង្កើត page Facebook នេះឡើងហើយពួកយើងទាំងអស់គ្នាត្រូវតំណងគ្នាជួយ share បន្តផងដើម្បីតំណាក់តំណងជាមួយភ្ញៀវដើម្បីសុំលេខទូរស័ព្ទភ្ញៀវហើយនឹងសុំអាស័យដ្ឋានរបស់ភ្ញៀវផងចា៎នៅពេលដែលខ្ញុំបង្ហោះ ខ្ញុំនឹងតែលេខទូរស័ព្ទរបស់ពួកយើងទាំងអស់គ្នានោះដែរហើយបើសិនជាគ្មានអតិថិជនគេកំងតាមលេខទូរស័ព្ទពួកយើងទាំងអស់គ្នាត្រូវរកកូនសភើមួយដើម្បីកត់លេខទូរស័ព្ទរបស់គេហើយនឹងកត់អាស័យដ្ឋានរបស់គេនេះឲ្យបានច្បាស់លាស់ហើយអ្នកទាំងអស់គ្នាត្រូវផ្ញើមកខ្ញុំក្រែងលោកភ្ញើពួកយើងនោះពីមុនក៏ថាបានដែរកុំឲ្យដូចជាពេលវេលាមុនភ្ញើអាចអន់ចិត្តជាមួយនឹងពួកយើងហើយយើងនេះនឹងបាត់បង់ភ្ញើដ៏ល្អល្អរបស់យើងនោះចាលោកតកែខ្ញុំដឹងហើយ អូខេអញ្ចឹងអ្នកទាំងអស់គ្នាយល់ទេណាអឺអញ្ចឹងនាំគ្នាធ្វើការទៅណាខ្ញុំសុំទៅក្រៅបន្តិចចាលោកតកែតើអ្នកធ្លាប់នឹកឃើញដល់អ្នកដែលបង្ហាត់បង្រៀនការងារអ្នកលើកដំបូងអត់តើមេដំបូងរបស់អ្នកកាច់ឬស្លូត តើគាត់ចេះស្ដីថាយើងច្រើនទេធ្លាប់ខឹងឬមួយក៏ធ្លាប់លួចចេះគាត់អត់ប៉ុន្តែអ្នកធ្លាប់ដឹងគុណគាត់ដែរអត់សុំកុំភ្លេចឬមើងងាយកន្លែងចាស់បើសិនជាគ្មានកន្លែងចាស់ឬកន្លែងការងារដំបងរបស់អ្នកទេ អ្នកក៏ប្រហែលជាគ្មានថ្ងៃនេះដូចគ្នា